កម្មវិធីប្រឡងចិត្តចប់ហើយនប់បញ្ញរិទ្ធទៅទំលាយរឿងដបភ្ញាក់ផ្អើលមួយប្រិយមិត្តបានជ្រាបហើយថានប់បញ្ញរិទ្ធទទួលបានតំណែងជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4នៅក្នុងឆ្នាំ2022ហើយក៏ជិតឈានដល់វគ្គប្រកួតផ្ដាច់ព្រាត់និងរកឃើញម្ចាស់ពានលេខ1ផងដែរ។ ខណៈកំពុងទទួលតំណែងជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងខាងលើ នៅសុកសុកនុកបញ្ញរិទ្ធស្រាប់តែទម្លាយរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍មួយប្រាប់អ្នកគ្រប់គ្រងលើ IG ថារាល់ពេលធ្វើកម្មវិធី Cambodian Idol ម្ដងម្ដងខ្ញុំតែងតែនឹកដល់មិត្តរបស់ខ្ញុំម្នាក់ដែលនៅក្រៅប្រទេសគាត់តែងតែឲ្យកម្លាំងចិត្តខ្ញុំ និងនិយាយលើកទឹកចិត្តខ្ញុំសូម្បីតែការស្លៀកពាក់ ហើយគាត់តែងតែខលឬក៏ឆាតមកនិយាយលេងជាមួយខ្ញុំ ផ្ដល់ការពិភាក្សាជាមួយគ្នា នៅរឿងដែលគាត់ចង់ឲ្យយើង នៅរឿងដែលគាត់ចង់ឲ្យយើងជួយជាយោបល់លើសពីនេះនប់បញ្ញរិទ្ធក៏បានបន្ថែមទៀតថាក្រោយមកមិត្តរបស់ខ្ញុំក៏បានចាក់ចេញពីខ្ញុំដោយស្ងប់ស្ងាត់បំផុតដោយគ្មានមូលហេតុសូម្បីហេតុផលបញ្ជាក់ថាខ្ញុំខុសអីចំពោះគាត់ទើបពេលខ្លះខ្ញុំយល់ថាមិត្តភាព មានតម្លៃណាស់ មិត្តម្នាក់គឺជាការវះបេះដូងដាក់បញ្ចូលនៅតួលេខមួយចូលទៅក្នុងនោះ មិនថាបញ្ចប់ឬបន្ត តែបេះដូងគឺមានស្នាមហើយទើបមនុស្សនិយាយថាពេលខ្លះមនុស្សដែលចូលមកក្នុងជីវិតយើងគ្រាន់តែចូលមកបន្សល់នៅស្នាមយ៉ាងណាខ្ញុំនៅតែរីករាយទទួលយកហើយខ្ញុំនៅតែញញឹមរាល់ពេលឃើញរូបភាពរបស់មិត្តនៅលើ New Feed រីករាយនឹងទទួលយកនៅការសម្រេចចិត្តរបស់អ្នក។ ទោះបីបែបនេះនបបញ្ញរិទ្ធទទួលយកនៅការសម្រេចចិត្តរបស់មិត្តម្នាក់នោះជានិច្ចហើយលោកក៏មិនបានបង្ហើបថា មិត្តនៅក្រៅប្រទេសម្នាក់នោះគឺជាអ្នកណាឡើយតែបើតាមការរៀបរាប់របស់តារាចម្រៀងប្រុសរូបនេះធ្វើឲ្យអ្នកគ្រប់គ្រងយល់ថាទំនាក់ទំនងរវាងពួកគេទាំងពីរពិតជាជិតស្និទ្ធនឹងគ្នាណាស់ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ